ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាថនិងនាំឲ្យក្រិនថ្លើមឈានដល់ស្លាប់បញ្ហាទារកកើតលឿងប៉ាម៉ាក់មិនគួរធ្វើប្រហែសនោះឡើយព្រោះវាអាចបណ្ដាលមានគ្រោះថ្នាក់ដល់ជីវិតនេះបើតាមការលើកឡើងរបស់លោកវិជ្ជបណ្ឌិតចាន់ស៊ីណេតឯកទេសជំងឺទូទៅ លោកវិជ្ជបណ្ឌិតបានបញ្ជាក់ពីដើមហេតុដំបូងរបស់ទារកអាចមានអាការៈលឿងខុសប្រក្រតីបន្តិចប៉ុន្តែគ្មានធ្វើទុកអ្វីនោះឡើយដោយកូនអាចមឹមគេងតាមធម្មតា គ្រាន់តែទឹកនោមស្បែកទឹករងៃលឿងឬលិមួកសជំងឺស្ទះថង់ទឹកប្រមាត់រ៉ាំរ៉ៃអាចបណ្ដាលឲ្យគ្រិនថ្លើមយូរយូរទៅពោះឡើងតឹង ដែលជាមូលហេតុមកពីទឹកប្រមាត់មិនហូរធ្វើឲ្យចាក់ចូលទៅក្នុងពោះជាហេតុនាំឲ្យប៉ះពាល់ដល់ថ្លើមរហូតដល់គ្រិន លោកវិជ្ជបណ្ឌិតបានបន្តទៀតថាជំងឺស្ទះថង់ទឹកប្រមាត់នេះត្រូវបញ្ញាព្យាបាលដោយការវះកាត់ជាមិនទាន់ដើម្បីសម្រួលថង់ទឹកប្រមាត់ឲ្យហូរ